Four by Brennan Green, hands of Brad by the stop the dog. ជាមួយបងប្អូនអរគ្នាយុគមិញនេះអស់តួតែម្ដងបាទក្រុមខ្លាំងខ្លាំងនាំគ្នាឈ្នះឡើងខ្ទេចត្មងបាទតែអ្វីដែលសំខាន់នោះ គឺការមកជួបជុំគ្នាហូអបអសាត នៅ ហានាមិសាច់អាំងហ្នឹងគឺតត 1ទៅ0បើសុខវិញវិញមកបានលើទី50បានមកលើស្តាប់ទៅទុនជាមួយមកមកអររៀងយុគមិញនេះអស់តួតែម្ដងបាទក្រុមខ្លាំងខ្លាំងនាំគ្នាឈ្នះឡើងតិចត្មងបាទតែអ្វីដែលសំខាន់នោះ គឺការមកជួបជុំគ្នា ហូអបអសាតនៅ ហានាមិសាច់អាំងហ្នឹងគឺ បងប្អូនពិតជារីករាយមែនតើបាទរីករាយនឹងរសជាតិម្ហូបរីករាយនឹងការសិបបញ្ចូលទីរីករាយនឹង promotion ល្អល្អបន្ថែមទៀតតោះទៅមើលសកម្មភាពបងប្អូនរបស់យើងរីករាយការប្រយុទ្ធមិញរបស់គ្នានៅហានាមី បាទមកទៅពេលទីខបាទទីលេខទៅខបាទស្វែងទុនឆាប់ពីណាយូរបាទបាទជឿបាទគ្រូក៏ទៅរួមបាទយើងថាមិនមួយកាក់បោលបានគ្រូបាទប្រេះយើងបាទខ្ចីខោបាទអូបាទមានអឺអឺមានតម្រុយខ្លះខ្លះហើយបាទក្នុងការរកក្នុងបាល់បញ្ចូលទីបងប្អូនអរគ្នាបាទត្រៀមហោបងប្អូនអរគ្នាបាទ បាទត្រៀមមើលក្រមសុទ្ធបងប្អូនអរគ្នាបាទសុទ្ធខាងណាបងប្អូនអរគ្នាបាទខាងណាសុទ្ធចូលបាទហើយដល់ហើយលឹងណាបើជួបទៅតាលុបចាក់ចូលតតថាអូ សុខមិនមានរួមមកបាននៅទី55មកលេខស្តាប់ទៅដុនជាមួយមកមកអស់រៀងបាទសរុបមកវិញអបអសាទោយប់មិញនេះក្រុមខ្លាំងខ្លាំងឈ្នះទាំងអស់មែនយូឈ្នះ1-0លីវើពូលឈ្នះ9-0មែនស៊ីធីឈ្នះ4-2អាសនលឈ្នះ2-1ឆែលស៊ីឈ្នះ2-1 យ៉ាងជំនឿយប់នេះអាចនឹងស្ពើអីខ្ញុំជំនះដែរហើយប្រែចង់ជម្រាបជូនបងប្អូនថាបើចង់ទស្សនាហូទាំងអស់គ្នា បន្តទៀតយប់នេះហានាមីក៏នៅតែមាន កម្មវិធីបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍បងប្អូនដែរដូចជាក្រុមបាល់ទាត់ Aston Villa ជាមួយនឹង West Ham ហើយមកគូទៀតហ្នឹងគឺ Wolver ជាមួយ Newcastle អញ្ចឹងបងប្អូនចង់មើលគូមួយណាគឺនៅក្នុងហាង នឹងធ្វើការចាក់ជូនដល់លោកអ្នកគ្រាន់តែថាពិធីកតបានថាពិបាយបាទហើយយើងមិនទាន់មាន promotion អីទេយូរយូរយើងធ្វើគូធំបាទគូធំអញ្ចឹងបងប្អូនអាចមកទស្សនាដោយផ្ទាល់យប់នេះដូចជាគូលេងម៉ោង8បាទអញ្ចឹងអាហារក៏ជួយឆ្ងាញ់បាទហើយទូរទស្សន៍មាន គ្រប់ជ្រុងអាចស្រែកហូរទាំងអស់គ្នាបានដោយរូបដែលបងប្អូនបានទស្សនាមកនេះបាញ់មកនេះឯង